បងឯងលែងជាបងស្រីខ្ញុំទៀតហើយបងស្រីខ្ញុំពីមុនណាមិនអញ្ចឹងទេបងស្រីខ្ញុំពីមុនណាអត់ដែរស្រីតែខ្ញុំអញ្ចឹងទេតើមានប្រុសម្នាក់នេះមកបាយបន្ទោខ្ញុំគ្រប់រឿងហើយខ្ញុំធ្វើអីក៏ដែរត្រូវចិត្តបងឯងដែរខ្ញុំខុសតែមានបងឯងជាបងស្រីហើយមានលោកឯងនេះជាបងថ្លៃដែលរស់នៅក្រំផ្ទះតែមួយកុំតែលោកឯងនេះចូលមកទីនេះរស់សារខ្ញុំក៏គ្មានបញ្ហាបែបនេះដែរហើយបងស្រីខ្ញុំនេះក៏គ្មានខ្មោចចូលរាល់ថ្ងៃបែបនេះដែរគឺមកពីលោកឯង គ្រប់យ៉ាងគឺមកពីលោកឯងលោកឯងម្នាក់គត់ហើយធ្វើឲ្យអ្នកតែស្អប់ខ្ញុំអាខៃអីបានហើយ ធុកូនមានកូនពេជ្រសូមជួយថែរក្សាទ្រព្យសម្បត្តិរបស់កូនចៅឲ្យទៅតែតែងថ្មីនេះផងសូមឲ្យធ្វើដំណើរទៅណាមកណាជួបតែសេចក្តីសុខសេចក្តីចម្រើនសាធុសាធុសាធុសូមជួយថែរក្សាទ្រព្យសម្បត្តិកូនចៅលោកណាអាគូអូខាកូនទីទៅសុខហើយអូទុកទុកទុកទុកហើយតាណាទៀតហើយលោកបង ថ្ងៃឈប់ថ្ងៃសម្រាប់អីចេះនៅផ្ទះសោះខ្លះទេអីហ่าអឺមិត្តភ័ក្ដិធ្វើការងារសាលាអឺខ្ញុំម៉ូតូទៅក្រៅសិនមើលហើយម៉ូតូឯងទៅណាម៉ូតូខ្ញុំវាខូចនៅផ្ទះជាង3 4ថ្ងៃហើយដឹងហើយអង្កែជិះម៉ូតូសិនបងប្អូនឯងសោះអីណាខ្ចីតែម្លងងាយទេធ្វើការងារសាលារួចសងវិញហើយអត់ខៃតែម៉ូតូហ្នឹងអេមានអីម៉ូតូតំណងណែតា ណែណែណែជីបើស្អែបទៅអីខ្លាចបងឯងមករត់ឃើញស្រីបងងាប់ឯងជិះមកល្ងាចទេកំភៃមើលតែធ្វើការងារស្រែរួចសងវិញហើយបងបងឯងសោះភ័យភ័យអើយហេអូនឈួតនេះ អឺនិយាយចឹងម៉ូតូពួកយើងទុំទិញថ្មីមិនក៏បងចូលមកឃើញចឹងអូម៉ូតូម៉ូតូគឺអឺគឺឲ្យខៃវាខ្ចីបាត់ទៅវាខ្ចីជីទៅព្រឹកមិញហ្នឹងណាពេលបងចេញទៅ បាត់បន្តិចវាក៏ចេញទៅតាមក្រោយ មិនអញ្ចឹងអរិយទៅប្តីសំវិញបាក់បណ្ណាទ្រាំដោវាបាន ហើយមិនឲ្យទៅយកទៅជីអញ្ចឹងអរិយមិនហាមគាត់ខ្លះអី គឺអូនខ្វាត់ហើយតែប្អូនវាថាវាប្រញាប់ណាមួយម៉ូតូវាក៏ខូចហើយវាក៏ប្រញាប់ធ្វើការងារសាលាបន្ទាន់ទៀតហើយម្យ៉ាងអូនក៏ខ្វាត់វាមិនតាន់ដែរបើគ្រាន់តែហាមាត់ខ្វាត់ភ្លាមវាលើកចេញខ្សែម៉ូតូចោលបាត់ឯហ្នឹងតែរបស់យើងស្រឡាញ់ណាអូនខំសំលុយត្រង់ដោបានដល់ពេលដោបានមកហើយបែកក៏យកជីមុនម្ចាស់ដើមទៀតបងសួរត្រង់បើសិនជាអារម្មណ៍មិនឯងវានឹងគិតមិនអូនយល់អូនយល់អូនយល់ តែថាអាខៃវាក៏ជាប្អូនអូនដែរណាបងបើកចិត្តឲ្យតលៀងតិចទៅយើងនៅផ្ទះជាមួយគ្នាញ៉ាំបាយជាមួយគ្នាបងកុំចិត្តឆ្អៀតពេកមើលណាមួយអាខៃក៏វាជាប្អូនអូនដែរណាណាអរ៉ៃតាំងចឹងថាឲ្យបងចេះចូលរហូតមកពីខ្លួនឯងចេះបដៅប្អូនឯងសោះហ្នឹងមេរីហ្នឹង តូទេក៏គេដេញកាប់ដែរនេះអាខៃយើងថាមិនចេះខុសទេមកយាយខៃនេះដួលម៉ូតូមែនណាម៉ូតូណាណាខៃម៉ូតូជិះតែព្រឹកមិញណាណាម៉ែខំជិះមកបែបអញ្ចឹងណាម៉ូតូម៉ូតូមានរឿងអីម៉ូតូទៅណាហើយម៉ូតូជិះមកឆ្កែតែលើបាច់តិចអស់ហើយស្អីគេដកឃើញហ៎អញអញអញថាថាឲ្យថាមែនអញថាមកតែដួលម៉ូតូអញថាអីចេះខុសហើយអញជិះម៉ែបុកឆ្កែ បាទខ្ញុំចង់ចឹងមែនខ្ញុំចង់រឿងនឹងកើតឡើងអីខ្ញុំខំប្រយ័ត្នណាបើធ្វើវិញរឿងនឹងកើតឡើងចឹងបងឯងប្រដំពីម៉ូតូហ្នឹងទៅຕົកទៅខ្ញុំងប់យ៉ាងណាក៏ឯងមិនដែរខ្វល់ដែរបងឯងខ្វល់ពីម៉ូតូបងខ្លាំងទៅមិនខ្វល់ពីខ្ញុំទេដល់ពេលចឹងអងនិយាយហ្មងិញម៉ូតូបងថ្លៃទៅមិនតែងផងតែយកលេងឯងគេមិននិយាយមិនមានន័យថា ខ្ញុំចាំបានម៉ូតូពីវ៉ាន់សោះចាំខ្ញុំរកលុយសងវិញខ្ញុំសងថ្ងៃយើងទៅពីអស់បងប្អូនមួយគ្នាយល់ទេឈប់ទៅកូនឈប់សិនកុំជ្រោះគ្នាអីកូនមួយអើយមីងអរគុណច្រើនណាស់ដែលបាននាំកូនមីងមកផ្ទះណាចាអត់អីទេមីងតើកូនជាប់ផ្ទះម៉ែរកឆ្នាំលៀបឲ្យ កុំខឹងមើខឹងចង់ចាប់ចាណាមកកំពុងតែចាស់ស្រាប់ផងណោកុំខឹងមើនិយាយអីតិចមើអាឡៃថាប់មួយបាត់ខាងនៅហឹមបាននៅ យាយជាមួយគេអីគេអត់និយាយជាមួយយើងទៀតឲ្យធ្វើម៉េចអាបើរឿងនឹងវាកើតឡើងហើយហ្នឹងខៃក៏វាមិនបានតាំងចិត្តឲ្យមានរឿងនឹងកើតឡើងដែរបងកំខឹងហ្មងណាណាណាណា ពេលនេះបងមិនដឹងថាអូនយល់ចិត្តបងប៉ុណ្ណាទេបងចិត្តដឹងអារម្មណ៍អូនមនុស្សម្នាក់ដែលស្រឡាញ់អ្វីមួយយ៉ាងហើយ ខំធ្វើគ្រប់យ៉ាងដើម្បីបានរបស់នឹងមកតែពេលបានមកហើយមិនទាន់បាននឹងប៉ះផងគេយកទៅបំផ្លាញទៀតបើសិនជាអារម្មណ៍អូនអូនគិតមិនអូននិយាយប្រាប់បងមើលអូនដឹងថាបងពិបាកចិត្តតែខៃវាក៏អត់មានចេតនាដែរណាណាតែដឹងថាឆ្កែនឹងវារត់ចុះម៉ូតូទៅ បើសិនជាបងពេលហ្នឹងក៏បងពិបាកតបតដូចគ្នាដែរកលៈទេសៈពេលហ្នឹងវាពិបាកណាស់អូននៅតែអញ្ចឹងនៅតែកាន់ជើងគេហ្នឹងបានជាគេនិយាយលែងស្ដាប់ធ្វើអីតាមក្បាលអវ៉ាល់គេឥឡូវកាន់តែប្រហើនហើយណាអើយអូខេអូខេអូខេត្រូវត្រូវរឿងគ្រប់យ៉ាងគឺមកពីអូនទាំងអស់បើព្រឹកមិញនេះអូនមិនបដាឲ្យខែវាយកម៉ូតូចេញទៅទេ វាក៏អត់មានរឿងនឹងកើតឡើងដែរឥឡូវស្អែកអូនយកម៉ូតូទៅធ្វើឲ្យបងវិញណាប៉ុណ្ណឹងបាននៅបានអូនយកទៅចោះតែយកធ្វើរួចហើយយកវាទៅដុតចោលហ្មងទៅបងឈប់ចង់បានឈប់ចង់ជិះវាទៀតហើយយ៉ាងម៉េចសាំង10លីត្រដូចគ្រាន់អត់បើថា10មិនគ្រាន់ទេចាក់បងទិញឲ្យទៀតបង ម៉េចហីហើយបងជូនទៅប៉ែតអត់មិនបាច់ទេរបួសក្រៅបេះដូងឯងណាមួយទៅប៉ែតក៏ត្រូវអស់លុយដែរហើយមួយរយៈហ្នឹងខ្ញុំត្រូវសំលុយទិញម៉ូតូថ្មីឲ្យប្តីគេណាមួយអ្នកខ្លះគ្មានចិត្តជួយបងផងណែមកបាយនិយាយចឹងអាខៃខ្ញុំនិយាយខុសហើយមិនមកនឹងប្តីវិជាមកមែនឲ្យទាលុយហ៎ឬក៏ចង់ខ្ញុំ សងម៉ូតូថ្មីម្ដងណែមើលបងឯងចិត្តចឹងហ៎បងថ្លៃឯងគេមិនជាមនុស្សអក្រក់អញ្ចឹងទេហើយឯងសាកគិតមើលមើលរបស់គេស្រឡាញ់គេខំសំលុយទិញគេខំសំលុយទៅមកបដូរថ្មីបានឥឡូវត្រូវមកខុយអស់អញ្ចឹងទៀតបងឯងវិញឯងមានអារម្មណ៍មិនហ៎ហើយម្យ៉ាងឯងជាប្អូនបងឯងធ្វើខំបងអន្តាញខុសឲ្យបងកាន់ជើងឯងមិនខ្ញុំតែខុសហើយមកនឹងមានម្ដងចង់ខ្ញុំសងលុយឬក៏ចង់ឲ្យខ្ញុំ ទៅសុំតអប៉ែកហ្នឹងមានផ្លេដាច់ខាតខ្ញុំមិនអោនក្បាលទៅសុំតអប៉ែកហ្នឹងឯងហើយចាំផងឯងបាហឹងដូចដៃអញ្ចឹងដូចសារតាអាចរឹកនឹងរូហ្នឹងឯងបាវាមានរឿងដូចថ្ងៃហ្នឹងណាប្រាប់ឲ្យកកោបថាកុំឲ្យជីទៅកុំឲ្យជីទៅតែក្បាលហឹងនៅជីទៅតបានឥឡូវឃើញអត់ថាវាមានរឿងអីកើតឡើងច្បាស់ខ្ញុំចង់អញ្ចឹងហ៎តោខ្ញុំវាខូចជីតកើតបើខ្ញុំជីកើតក៏ខ្ញុំចង់ខ្ចីដែរហើយខ្ញុំដឹងមុនមែនថាមានរឿងកើតឡើង ហ៎ណាខែឯងជីមានស្មារតីតិចទៅមានពីណាទៅបន្ទោឯងគ្រាន់តែឲ្យចេះទទួលស្គាល់កំហុសខ្លួនឯងហើយតែសុំទោសបងថ្លៃឯងមួយម៉ាត់ប៉ុណ្ណឹងសោះម៉េចវាធ្ងន់ណាស់ណាហ៎បានហើយបងឯងផ្លាស់ប្ដូរខ្ញុំនិយាយអីកុំឯងធ្វើតាមដែរបងឯងស្ដាប់តែប្លេខ្លួនឯងពេលឯងនិយាយអីកុំឯងធ្វើតាមដែរហ៎ហេយបាយប្ដីញោមមែន Dragon Premium Dark Beer ផ្ដាំសបាយជាមួយរសជាតិនិងគុណភាពដីក្រូប្រអប់ធំថ្មីចំណេញចេញដោយក្រូកំប៉ុង5000រៀលក្នុងមួយប្រអប់អាជីណូម៉ូតូផលិតពីដំឡូងមីអាជីណូម៉ូតូហេអាជីណូម៉ូតូខ្ញុំមានធម្មពលជំរុញដ៏ខ្លាំងក្លា Go Jul ត្រូវតរត់នេះ រ៉ូឌីមិនថែមរសជាតិស្អាតក្លិនឈ្ងុយឆ្ងាញ់អូម៉ាណូក្លិននៃភាពជោគជ័យរបស់បុរស Yes I can Yes we can ខៃខៃបងសុំតើណាខៃបងបងបាននេះចិត្តទេណាខៃខៃបងសុំតើណាខៃណាម៉ាំបាទអើយជួគ្នាមកសិននេះឯងឯង ដោយសារតែប្រុសម្នាក់បងឯងលើកដៃបាយប្អូនបងឯងផ្លាស់ប្ដូរអីបងឯងសាហាវម៉ូតូមកគ្រឿងសោះហើយចុះសុកទុកខ្ញុំបងឯងមានដៃក្បល់អត់ហើយចុះជីវិតខ្ញុំអត់ស្មើសឹងវិញតែម៉ូតូមកគ្រឿងហ្នឹងមែនឆ្លើយមើលខៃខៃមកសុំលោណាខៃណាបងសុំតោខៃខៃបាយមកបាយខ្ញុំចេញខ្ញុំប្រាប់ឲ្យចេញហ៎ខៃបាទ 좀 넣어다네 음, 기억밖에 ហើយលីសូក្រេះក្រោះក្រេះក្រោះស្មានតែពីណាគេតាពិតលោកកូនខៃសោះហើយនេះម៉ោង11 12យប់ទៅហើយកូនឯងតែមករកបាយទឹកហ៎តែឃ្លានណាតែឃ្លានគេហូបហ៎ល្អូនល្អូនេះមហូបហ្នឹងណាគឺបងថ្លៃឯងធ្វើល្ងាចមិញហ៎មិនមហូបហ្នឹងណានៅមកគុណឯងហ្នឹងមហូបបងថ្លៃឯងធ្វើពីល្ងាចមិញអូយម៉ែហូបទៅឆ្ងាញ់ពេញចិត្តម៉ែតែហ្មងកូន ឯងមកហូបអំបិលម្ទេសវិញបើម្ទេសដំណោះឆ្ងាញ់ហ្មងមកខ្ញុំគ្នាវាមិនដែលកូនមកហូបនោះមិនឆ្ងាញ់មកឆ្ងាញ់អំបិលម្ទេសណាណីម្ទេសវិញមានណាខ្ញុំភ្លេចខ្ញុំតមតែគោហើយមុនហ្នឹងខ្ញុំហត់ប្រហូបហ្នឹងទៅដូចរៀងប្អូនប្អូនជជូមានអីល្អជាងបើម្ទេសមកអឺម៉ែមិនដែលដឹងមិនដែលឮថាខ្លួនឯងតមសោះហេមហូបហ្នឹងបងឯងទៅធ្វើល្ងាចមិញសោះហ្នឹងហេតុអីក៏ប្អូនជូទៅវិញ ដូចវាមិនតម្រងថាប្អូនជូសោះកូនម៉ែឯងនិយាយប្រាប់ម៉ែតាមត្រង់មកឯងមានរឿងអីជាមួយបងស្រីឯងមែនទេរឿងដែលសាំងម៉ូតូពីម្សិលមិញហ្នឹងមែនតែម៉ែមើលទៅបងថ្លៃបងឯងណាដូចជាមិនស្អីទេណាស់តាក្មេងទៅតែនឹងកើតពីម្សិលមិញនោះ ហូបហឹងចង់អញ្ចឹងនិយាយពីលឿនណោះណែណាអំបោបងហើយនឹងកាទៀបបងថ្លៃឯងហ៎ណែណែណែណែជាថ្លង់ទីអីហាខៃណែនេះកំប្រាប់ថៃឲ្យមានទិញឲ្យបងណាបងខំឆាប្រាប់ឯងហើយណាអុយហើយចង់មានទិញឲ្យម៉ែអត់នឹងហ៎មិនដេចអូន ចាប់មកទៅទិញក៏បានដែរណាថ្មហ្នឹងគេនៅលោកតាខ្ជិលនោះខ្ជិលបើដឹងថាឯងក្បាលរឹងអញ្ចឹងណាយើងយកឯងបោះចោលក្នុងធុងសម្រាប់តាមបន្ទួចបាត់ហើយខ្ញុំទេម៉ែមួយហើយតើអ្នកសីបើឃ្លានស៊ីគ្រាន់តែទិញខ្លួនឯងខ្ញុំដល់ត្រឡប់ប្រើគេព្រោះអីក៏មិនខ្ជិះដាច់ថ្លៃដែរយល់អត់ បងស្រីវាមិនហើយខ្ញុំនិយាយវាមិនអ្នកឯងលែងខ្លាចជាបងស្រីខ្ញុំទៀតហើយការអត់មានប្តីដូចជាមិនអញ្ចឹងឯងមិនមែនដើរកាន់ជើងអ្នកក្រៅអញ្ចឹងឯងច្រើនលើកច្រើនសាយអត់តែខម្លាក់តែកុហកដាក់ខ្ញុំរហូតចុះប្តីខ្លួនឯងប្តីខ្លួនឯងអត់ហ៊ាននេះអូថៃខ្លាចគេអូខ្លាចគេលេងអូអាថៃបានបានបានហេ ឯងចាយបងឯងខឹងស្លាប់ហើយស្កប់ចាំតែអាខៃទាំងបៃទាំងត្រហ្មងណាឆ្នាំងណាវាកម្រមហ្នឹងឯងយល់អត់ នអីអើយមកថ្លៃប្អូនថ្លៃគេហ្នឹងចេះតែខំគ្នាមើលតែឆ្កែហើយឆ្មាអញ្ចឹងនេះម៉ែមិនដឹងថាមួយណាខ្លាមួយណាទន្សាយទេនេះខ្លាំងដូចតែគ្នាហ្នឹងម៉ែមានពីណាអន់ជាងពីណាទេខ្លាំងស្មារដៃគ្នាហ្មងតើកូនណែនណាខាងប្អូនពីរឿងម៉ូតូហ្នឹងប្រាប់កូនណែនទៅចាំម៉ែនេះទិញថ្មីឲ្យ កុំឲ្យខ្លួនឯងនឹងខឹងនឹងបងណាកូននៅក្នុងផ្ទះមានតែគ្នា4នាក់ហើយបើម្នាក់នេះចេះតែគិតពីម្នាក់ជួបមុខគ្នាខំគ្នាដូចជារុស្ស៊ីនិងអ៊ុក្រែនអញ្ចឹងហើយបងដែនគាត់មានតែអីគាត់ម៉ែហើយគាត់ក៏មិនមែនចង់ឲ្យខៃទៅទិញម៉ូតូសងវិញដែរគ្រាន់តែថារបស់គេខំរលុយទិញតម្រាំតបាន មិនតនឹងបានប៉ះផងត្រូវមកខូចគ្រិចទីអស់អញ្ចឹងណាស់តាសាច់ឯងនឹងទេធ្វើរបស់គេខូចហើយនៅរកខ្លាំងទៀតខ្ញុំចង់រក្សាសម្ដីវាម្ដងម្ដងដែរហ្នឹងហ៎ម៉ែអាកូនអើយកូនកូនមើលមើលប្អូនផងចេះតែស្ដីបណ្ដៅប្អូនទៅប្អូននឹកក្មេងវាតែចេះរឹងរូអញ្ចឹងហើយបណ្ដៅបណ្ដៅប្អូនទៅកូនតែបើឯងចេះរកវិធីយ៉ាងម៉េច ឲ្យពីរអ្នកនឹងត្រូវរើគ្នាក៏ល្អដែរបើសិនជាពួកគេនៅតែឆ្លោះគ្នាអញ្ចឹងម៉ែច្បាស់ជាបែកទ្រូងស្លាប់មុនចាស់ហើយកូនម៉ែក៏បានចាំកូនរកវិធីសាំងនិយាយជាមួយគេពីរអ្នកហ្នឹងណាម៉ែណា Dragon Premium Dark Beer ផ្ដាំសបាយជាមួយរសជាតិនិងគុណភាពដូចក្រប្រអប់ធំថ្មី ចំណេញចេញដោយក្រកំប៉ុង5000រៀលក្នុងមួយប្រអប់អាជីណូម៉ូតូផលិតពីដំឡូងមីអាជីណូម៉ូតូហេអាជីណូម៉ូតូខ្ញុំមានធម៌ពលជំរុញដ៏ខ្លាំងក្លាកោជុលត្រូវតែរត់ឌីរត់ឌីមិនថែមរសជាតិស្អាតក្លិនឈ្ងុយឆ្ងាញ់ អូម៉ាណូក្លិននៃភាពជោគជ័យរបស់បុរស Yes I can Yes we can ចារ៉ានីកូនចុះមកមិញមានហៅប្អូនមកហូបបាយផងហ៎ថ្ងៃខានមកញ៉ាំបាយជាមួយយើង4 5ថ្ងៃហើយមិញនេះកូនឯងមានហៅប្អូនមកអត់ មិញហ្នឹងកូនហៅតាម៉ែតាអត់លើកតបផង ស្មានតែចុះមកបាត់ទេតាអញ្ចឹងកូនឯងហៅប្អូនម្ដងទៀតទៅក្រែងនោមមិញហ្នឹងវាស្ដាប់អត់ឮតែកូនឯងសេចហៅពីក្រោមហ្នឹង ទៅមិនឡើងទៅលើទេចាម៉ែ អីស្អីស្អីហ្នឹងមកកូនមកហូបបាយហូបបាយជុំគ្នាណាតែនេះអូខ្លាញ់ណាអឺអត់មកញ៉ាំបាយហើយគាត់តែឃើញអ្នកខ្លាំងខ្ញុំឆ្អែតហ្នឹងអឺខ្ញុំភ្លេចខ្ញុំបុកអំបិលមកទេហើយចាំខ្ញុំឃ្លានពេលណាចាំខ្ញុំញ៉ាំណាខៃណែនេះមិនសើពួកយើងទៅនៅផ្ទះជួបហើយជាល្អជាងនេះស្អែកហ្នឹងអូនឯងទៅរកផ្ទះជួនៅផ្សារទៅ នៅទីនេះបើមិនអត់បាយស្លាប់ក៏ស្លាប់ដោយសារហត់ចិត្តកូនពៅរបស់ម៉ាក់ដែរបង មានតែបងប្អូនពីរនាក់ហេតុអីក៏ឯងមិនចេះមើលគ្នាថែគ្នាស្រឡាញ់គ្នានេះឯងចង់ឲ្យម៉ែស្លាប់ទៅបិទភ្នែកមិនចិត្តមែនទេតន់ភ្នែកម៉ែនៅមើលឃើញតិចម៉ែនេះនៅស្ដាប់ឮ ស្រឡាញ់បងស្រឡាញ់ប្អូនទៅកូនសិតតែជាឈាមជ័រជាមួយគ្នានេះបើឯងទៅនៅផ្ទះជួលឯងបោះបង់ម៉ែនិងប្អូនចោលគេសាច់ថ្លៃគេធ្វើអញ្ចឹងបានប៉ុន្តែឯងជាបងស្រីឯងធ្វើអញ្ចឹងកើតដែរអត់ម៉ែប្រាប់ឯងឲ្យឯងមើលថែប្អូនលួងប្អូនបណ្ដៃប្អូនតើឥឡូវនេះវាយ៉ាងម៉េចទៅហើយអារ៉ានី ខ្ញុំជាយាមហើយអើយខ្ញុំក៏និយាយមួយអូនហើយដែរតែអូនអត់ស្ដាប់សោះហើយគាត់ធ្វើមកយើងម៉ែកុំបាក់ចិត្តណាចាំខ្ញុំជាយាមនិយាយជាមួយអូនម្ដងទៀតម៉ែកុំខឹងអីណាម៉ែម៉ែកុំបារម្ភអីណាតិចទៀតនឹងលែងអីហើយម៉ែកុំគិតច្រើនអីរឿងបែបហ្នឹងត្រូវការពេលវេលាឲ្យកូនសំពេងតិចទៀតណាម៉ែណា ឆ្កែប្រយ័ត្នអត់ហើយមកជួបតបងតាមិនពាក់ព័ន្ធជាមួយឆ្កែអូនតនេតនេចេះជួយការងារផ្ទះប្រពន្ធចឹងទៅបានខាប្តីល្អអូនទៅផ្សារបន្តិចបាទហេក្រោយមកអូនក្រោយមកចាំមិនហើយ ធ្វើនឹងលក់អើយជួយនឹងជួយចេញចិត្តអត់មកសម្បាញ់ធ្វើល្អអីណាបើថាធ្វើល្អអើយម៉ែឲ្យបងស្រីអត់នៅទេមានមណងចង់សម្លាប់ឯងទាំងរស់មកធ្វើឯងសម្បាញ់ណាឯងក៏ប៉ុនម៉េះហ៎គាត់ធ្វើឲ្យម៉ូតូខូចតិចតួចសោះចូលរៀបផែនការសម្លាប់ឯងមានមណងចង់សម្លាប់ឯងនេះរស់ធ្វើឯងអីណាមកសម្ដែងអីណាមនុស្សអីក៏ខៅណាណែបងជូតតបងតើមិនកថាបងជឿថាបាបអត់ឯងនេះបងតនេខ្លាំងមែនរស់នឹកធ្វើបាបអត់ឯងរងថ្ងៃហ្នឹង អើយលើលើលោកនេះគ្មានអគ្គល្អយ៉ាងពីកោទេមនុស្សខ្លះចរិតមិនបានឆ្កែផងស្ដាយណាដែលរស់នៅជាមួយមនុស្សធន់ធន់នេះអ្នកខៃល្មមល្មមបានរាល់ថ្ងៃនេះហើយខ្លាំងណាកុំឲ្យបងអស់កាក់អត់ធ្មត់វិញនេះកុំឲ្យស្បែកគុណបកតាបងចូលខ្លួនសោះណាខ្លួនក្មេងឯងត្រូវរៀននិយាយស្គាល់ចាស់ស្គាល់ទុំស្គាល់ស្បាននឹងកតុយផងហើយណាក៏បងស្កាតមុនឯង20ឆ្នាំដែរបងអស់ទ្រាំបានប៉ុណ្ណឹងហើយគ្មានណាអាចរស់នៅជាមួយឯងបានទេ ខ្លួនខចុះទទួលកំហុសខ្លួនឯងផងទៅជុំអាពីកងឯហ្នឹងពោចំណៃមែនអេបែកឆ្នាំអីហើយបែកឆ្នាំមកកញ្ចក់20ដុល្លារមែនពីកោអានេះឲ្យវាឡើងទៅព្រោះអីម្ចាស់វានៅផ្ទះពីកោកុំហ៊ានទៅចរិតថោកទៀតទៅនៅពីអានេះមើលសម្ដីវាមកដៃផ្ទុំជាងឥឡូវ ខ្ញុំមានន័យទៅបកស្រាយខ្ញុំអត់ខុសចុះខ្ញុំបកស្រាយយល់អត់ហើយម៉េចគាត់ទៅសុំទោសនឹងវាធ្ងន់ណាស់មែនណានេះអញមានតែខ្លួនឯងធ្វើខុសអត់ពីមួយថ្ងៃទៅមួយថ្ងៃសំដីកាន់តែឡើងចាងទៅហើយយល់ឆ្ងល់ដល់ហើយអញទៅរៀនរងថ្ងៃនឹងដែរចូលមកសិលថតអត់ឬក៏ទៅរៀនរងថ្ងៃនឹងយកតលុយមកទៅបំផ្លាញហីហាពាក្យសុំទោសអាម៉ាត់សម្រាប់អ្នកស្រីអត់អីទេតែសម្រាប់អាប៉ែណាខ្ញុំអត់ដាច់ខាតអាប៉ែណាគេវាសាច់ឈាមណាគេ ពីមកពីណាហ៎បាយសក់សក់កាន់ជើងគេហើយក៏តម្លាក់ហោដាក់ខ្ញុំឆ្លើយមកឆ្លើយមកបងនេះណែដឹងហេតុផលអីអត់បើខ្ញុំអត់គ្រប់ទ្របបែបហ្នឹងព្រោះអីវាមានតម្លៃគ្រប់គ្រាន់សម្រាប់ឲ្យខ្ញុំសុំទោសយល់អត់តែគេជាបងថ្លៃអីណាថាព្រមចាញ់គេសោះអញ្ចឹងហើយមិនឯងចង់ឲ្យផ្ទះនឹងខ្លាចជាសមរភូមិជប់គ្នាមែនណាខៃបើនិយាយល្អពីគេបើតម្លាក់ហោរបស់ខ្ញុំលើក្រោយមកចាំមកនិយាយអីហើយខ្ញុំអត់សុំទោសបែបណាដាច់ខាតហើយចាំ ខ្ញុំអត់អោនក្បាលទៅសុំតបតែហ្នឹងឯងហើយចាំផងឯងធ្វើដើម្បីម៉ែបានអត់ម៉ែអត់សុបាយចិត្តទេបងមិនគិតតែធ្វើដើម្បីបងទេឯងធ្វើដើម្បីម៉ែបានអត់បានអត់រកឯងអាខេអាខេហើយ ហើយមានរឿងអីហ្នឹងឯងក្មួយបានជាឆ្លុះគ្នាដល់លបាយភូមិហ្នឹងហ៎មានរឿងអីអូអូអាសັດក្មេងហ្នឹងតាឈៀងវាឡើងហើយទោះបីចាស់តុងនិយាយមិនខ្មិចក៏វាមិនយល់តិចស្ដាប់ដែរហើយម៉ែឯងហ្នឹងក៏អញ្ចឹងដែរតម្រើសកូនដល់ខូចអស់លីងណែបើសិនជាមីងវិញណាកូនមីងវិញមីងវៃវៃវៃវៃវៃវៃគ្មានដកដៃឯងមីងសុំប្រាប់ណាមីងកូនកំមមីងអាយុតាណាខ្ញុំលឺថារត់តាំងប្រងថ្ងៃមុនហ្នឹងមកយាយចូលផ្ទះវិញនៅ ហើយកូនបើមីងដែលធ្វើចោលឆោលលួចទូរស័ព្ទហ្នឹងជាប់គុកប្រហែលឆ្នាំមីងមកទៅកូនមីងចេញចូលគុកដូចចេញចូលផ្សារឯងរឿងគ្រួសារខ្ញុំមីងបើចាំហាយហាយឯងគាត់តែមកកូនចាប់គុកមីងហ្នឹងទៅអើយនាងនាងខ្មិចឆ្លើយអញអញម៉េចមីងមានអីចង់និយាយមីងមានអីចង់និយាយការទៀតអត់ចាស់ហើយមួយថ្ងៃមួយថ្ងៃគាត់ចូលវត្តចូលវាយគាត់តែពីនិយាយដើមគេចាំពីដើមនេះ បងអានេះកាយអូនជាមួយបានអត់មានរឿងអីអូនចាំនិយាយមកគឺរឿងដែលបងនឹងខៃហ្នឹងឯងពេលណាបានបញ្ចប់ទៅអូនថាល្មមបញ្ចប់អីអីដូចជាអត់មានរឿងអីធំដុំទេរឿងតិចតួចសងផ្លេចបានក៏ផ្លេចទៅណាចុះកន្លងមក បោកបានតយោទោសអូដំណើរគេពីអង្ការក្រែនឹងដឹងហើយតែចរិតរបស់ប្អូនពើឯងនោះវាចំាច់វាធ្វើដល់បងកន្លងមកវាមិនម៉េចតែបងមិនដែលហាស្ដីទេបងព្យាយាមស្ងាត់តែខៃគេព្យាយាមដុតបងបើសិនជាបងចង់មានរឿងមែនណាមានរឿងតែមួយថ្ងៃគេយកមកទុកបុកឆ្កែនោះម្លេះចឹងបងសាក់តែនិយាយជាមួយខៃមុនទៅណា បងជាមនុស្សចាស់មានអាយុច្រើនជាងអូនថាមិនជឿងថោកថ្លៃអីទេតែត្រូវទៅនិយាយរកខៃមុននោះណ៎បានហើយអូនបងព្យាយាមហើយថ្ងៃមុននោះគេឲ្យដួលបងទៅជួយលើកតែគេបែរជាមកចោទបងថាចង់សម្លាប់គេជាសម្ងាត់ទៀតបងនឹងចង់គាំងហ្មងហើយថែមជាម្ដៀមដាមមកបងជាមួយឆ្កែទៀតបងប្រាប់អូនណា បើសិនជាថ្ងៃនោះបងមិនទ្រាំទេវាប្រកាសជាដេកពេទ្យបានហើយអញ្ចឹងបងសាកតែនិយាយជាមួយខេងម្ដងទៀតទេណាខេងលោបានល្អផ្សាយជាងនេះអូនណាតាម៉ែទេមកព្រាមព្រាមរងថ្ងៃតុកបាយរងថ្ងៃស្ទើរតែខ្លាចទៅជាកន្លែងធ្វើសង្គ្រាមដែរអ្នកអូន បងឈប់ថោកហើយពីព្រោះតែបងថោកឆ្អែតឆ្អន់ហើយណាគេគួរតែមកសុំទោសបង ពីព្រោះតែគេនេះជាអ្នកមកធ្វើឲ្យខូចរបស់បងហើយបានជាឲ្យបងសុំទោសគេវិញនេះវាមិនត្រូវមានតែថោកមានតែថ្លៃអីបង បងប្អូនថ្លៃឯងសោះហ្នឹងណាណោះអាចុកខៃបងថ្លៃបងសោះហើយមិនគេធ្វើមុនមិនបាន បូខៃគេមិនសុំទោសបងបងក៏អាចទៅនិយាយដល់គេវិញបានដែរតែនេះសុកសុកឲ្យបងទៅនិយាយដល់គេមុនវាមិនអាចទៅរួចទេបងមិនអាចធ្វើបានទេអញ្ចឹងបងចង់ឲ្យអូនធ្វើមិនអញ្ចឹងហ៎ Dragon Premium Dark Beer ផ្ដាំសបាយជាមួយរសជាតិនិងគុណភាពដីក្រូប្រអប់ធំថ្មីចំណេញចេញដីក្រូកំប៉ុង5000រៀលក្នុងមួយប្រអប់អាជីណូម៉ូតូផលិតពីដំឡូងមីអាជីណូម៉ូតូហេអាជីណូម៉ូតូខ្ញុំមានធម្មពលជំរុញដ៏ខ្លាំងក្លាកោជុលត្រូវតែរត់នេះរត់នេះមិនថែមរសជាតិស្អាតក្លិនឈ្ងុយឆ្ងាញ់ โอมาโนและนิพิบจุกเจียรบอบบุรอ Yes I can Yes we can Alo, alo, khai, khai อ๋อเหรอใครใครน่ะนะ มีcái ấy vậy luôn mà nhầm nhập lên bà ខៃប៉ាលេងមួយថ្ងៃសិនណាហើយចាំមកផ្ទះលឿនមកបងថ្លៃអត់ស្រួលខ្លួនទេចាប់ជូនគាត់ទៅប៉ាបងលើកគាត់ចុះពីលើទៅវិញណាមកផ្ទះលឿនមកណាខៃហើយថៃហើយគាត់នឹងពាក់ព័ន្ធអីមួយខ្ញុំស្ដាប់គាត់យល់អានេះពាក់ព័ន្ធស្អីមួយខ្ញុំឯងយល់រវល់ឯងប៉ាហ្នឹងហើយមនុស្សល្អជួបរឿងល្អឯងមនុស្សអាក្រក់ជួបរឿងអាក្រក់ឯងអាខៃនេះឯងនិយាយស្អីអ្ហាអត់យល់ជីវិតបងថ្លៃឯងមកយ៉ាងនិយាយថាសំខាន់ចឹងហ៎អាខៃមកផ្ទះលឿនមកណាបងសុំវបងថ្លៃឯងស្រួលខ្លួនមែនមកផ្ទះលឿនមកណាបងសុំវខៃ អឺបានឯងទៅដល់ហើយបាយហ៎ខៃមានអីកុហកខ្ញុំ ធប់សិនមើលមានអីកើតឡើងបាយកំហកខ្ញុំអ្នកទាំងពីរនោះមិនដឹងបោកប្រាខ្ញុំមែនទេលេងអស់ចិត្តនៅសបាយអស់ចិត្តនៅខៃឲ្យមានហេតុផលខ្លះផងហើយតាំងចិត្តស្ដាប់បងនិយាយអញចង់កិច្ចមកគ្នាជាមួយបងខ្លះអញដល់ពេលណាទៀតហ៎អាចចិនដិនម៉ៃខ្លះហ៎ អ្នកទាំងពីរចង់បន្តប្រកាសសង្គ្រាមមួយគ្នាដល់ពេលណាទៀតចង់បន្តដល់កិច្ចមកគ្នាអញ្ចឹងដល់ពេលណាទៀតមិនអញ្ចឹងយកយកគ្នាសោះអញ្ចឹងអាខៃបងឯងលើជាបងស្រីខ្ញុំទៀតហើយបងស្រីខ្ញុំពីមុនណាមិនអញ្ចឹងទេបងស្រីខ្ញុំពីមុនណាអត់ដែរស្រីដែរខ្ញុំអញ្ចឹងទេតើមានប្រមម្នាក់នេះមកបាយបន្ទោខ្ញុំគ្រប់រឿងហើយខ្ញុំធ្វើអីក៏ដែរត្រូវចិត្តបងឯងដែរខ្ញុំខុសតែមានបងឯងជាបងស្រីហើយមានលោកឯងនេះជាបងថ្លៃដែលរស់នៅក្រំផ្ទះតែមួយ គុំតែលោកឯងនេះចូលមកទីនេះគ្រួសារខ្ញុំក៏គ្មានបញ្ហាបែបនេះដែរហើយបងស្រីខ្ញុំនេះក៏គ្មានខ្មោចចូលរាល់ថ្ងៃបែបនេះដែរគឺមកពីលោកឯងគ្រប់យ៉ាងគឺមកពីលោកឯងលោកឯងម្នាក់គត់ហើយធ្វើឲ្យអ្នកតែស្អប់ខ្ញុំអាខៃអីបានហើយបានហើយល្មមល្មមបានហើយ ត់ញោមហត់ណាស់បងជ្រោកគ្នាដល់ពេលណាមើលខាងបងអូនមើលខាងប្តីអ្នកទាំងពីរគឺថាខ្ញុំសប្បាយចិត្តណាស់មែនណាគឺថាខ្ញុំសប្បាយចិត្តបែរហ្នឹងឯងហ្នឹងហ៎ខ្ញុំហត់ទេខ្ញុំហត់នឹងតាំងបងអ្នកទាំងពីរឲ្យត្រូវគ្នាណាខ្ញុំហត់អ្នកទាំងពីរចង់មកកាសសង្គ្រាមមួយគ្នាដល់ពេលណាហ៎ Trước nào cái gì cái này là bên à Rồi tôi là bên nhau ngọt bài Bạn căn thông bạn để sai hay tôi tôi nó bông thiệt cho nhau mà Chồng chồng mẹ nè Mình bộm được vô cái này cái là ừ, Ngày một à Hôm nay nào khi mà khờ nhỉ anh Đấng bê na dân trả anh Đấng bê na dân nơi Chỉ bật cái lời à បើបាននិស័យជាបងប្អូនមួយគ្នាហើយមិនមិនបងស្រឡាញ់គ្នាចង់កំណោមកុំគូណាគ្នាធ្វើអីហ៎មេទាំងអនណាស់មែនគាត់នៅពាក្យសំតមួយម៉ាត់ហ្នឹងមេទាំងអនណាស់មែនបើដល់ស្រ័យគ្នាបានមិញធំដល់ស្រ័យគ្នាទៅថយក្រោយម្នាក់មកចំហ៊ានទៅយកយល់គ្នាទៅ ដល់ស្រ័យគ្នាទៅខ្ញុំសុំបានអត់ប៉ុណ្ណឹងណាខ្ញុំសាពេខ្ញុំសាពេអ្នកទាំងពីរខ្ញុំសុំបងម្នាក់ចង់នៅផ្ទះជួលម្នាក់ចង់នៅផ្ទះមួយទៀតចាំមានអសូរខ្ញុំអត់ខ្ញុំចង់ទៅនៅណាមានអសូរខ្ញុំអត់មួយណាក៏សាច់មួយណាក៏ប្តី មួយណាក៏ប្អូនសត្វតែស្រឡាញ់ស្មើស្មើគ្នាអ្នកទាំងពីរអ្នកទាំងពីរសម្របសម្រួលគ្នាអត់បានទេមែនណាឬតើតែខ្ញុំងាប់បាត់ទៅធ្វើមកសម្រួលគ្នាបានណាម៉ែចាស់ហើយម៉ែចាស់ហើយម៉ែអត់សុខចិត្តទេតែធ្លាប់តែរីករាយធ្លាប់តែសុខចិត្តធ្លាប់តែជួបជុំគ្នាឥឡូវម៉ែម៉ែ ឡើស្ងាត់សងំម្នាក់ម្នាក់លែងនិយាយអរគ្នាឬចង់ឲ្យម៉ាស្រាប់បាត់ទៅអ្នកទាំងអស់គ្នានិយាយអរគ្នាវិញហ៎ឆ្លើយមកតុំតុំអើយមិញមានអធិស្ឋានឲ្យគ្នាទៅហ៊ានអត់អន់ឲ្យគ្នាទៅរឿងណាអត់អន់បានអត់អន់ទៅកុំចាំតតែមានផ្សែងធូប តបនៅគ្នាទទួលខុសខ្ញុំស្ដាប់ឡើងលឺហើយម៉ែស្ដាប់ឡើងលឺហើយខ្ញុំមានរឿងមួយចង់ប្រាប់ឲ្យអ្នកទាំងពីរបានដឹងខ្ញុំមានផ្ទៃពោះ3ខែអូនថាម៉េចអូនមានផ្ទៃពោះហ៎មិនក៏អូនប្រាប់បងចឹងហ៎ឥឡូវខ្ញុំប្រាប់តា សង្ឃឹមថាកូនមួយនឹងនឹងអត់រងសម្ពាធពីអ្នកទាំងពីរទេខ្ញុំសុំបងអបអរសាទរណាបងដំណឹងមួយនេះផង ហាកៅអៅសិនណាខ្ញុំមានរបស់ចង់ឲ្យមានការមែនអូនចាប់តិចមករួចដៃឡើយមានកាយមែនមានអីបងឯងសើគេណាអូសើម៉ូតូបងឯងហ្នឹងអាម៉ូតូជីបុកឆ្កែលើមុនអូអូអាម៉ូតូហ្នឹងខ្ញុំធ្វើរួចហើយនៅជាងអូ ហើយធានាថាស្អាតដូចដើមអញ្ចឹងអឺហើយសំទោសបងលើមុនដែលខ្ញុំធ្វើអាក្រក់លើបងមិនអីទេណាគ្មានណាគេចង់កៅរឿងនេះឡើងទេណាមួយម៉ូតូវាខូចតិចតួចយកធ្វើតិចតួចទៅជីបានវិញហើយកុំឲ្យថាយកលុយទៅទិញហើយវាបាត់បង់មិត្តភាពរបស់ពួកយើងហើយបងសំទោសផងណាថ្ងៃមុនណាបងមួយម៉ៅដល់ឯងអូបងអឺម៉ូតូខ្ញុំធ្វើហើយនៅជាបើចង់សាអត់ចង់តាបងជិតដឹងថាវាអេមអត់ហ្នឹងណាអឺ បើចាំតិចណាមកលើសាប់មួយហឡូមានកាអីអឺពូម៉ានិយាយថាអានឹងទៅនេះអត់ងាយលេងបាល់ជុំគ្នាអីឯងខ្វះជើងមួយមិនមកមកមកជិះហៅអ្នកផ្សេងបានគ្នាលេងទៅវាដឹងតិចតិចគ្នាស្រាប់ហ៎អឺកន្លែងចាំអងដដែលអូទៅនេះតាឥឡូវគ្នាពងកវួរបងថ្លៃគ្នាតាលេងនៅហ្នឹងអញ្ចឹងតិចទៀតគ្នាដល់ហើយបងថ្លៃគ្នាក៏គេចង់លេងបាល់ដែរអញ្ចឹងប៉ុណ្ណឹងបានហើយណានិយាយអញ្ចឹងពួកម៉ាក់បងគេបោលេងបាល់តែចាអារម្មណ៍អត់ មានអីបងខ្ញុំខានលេងបាពីមួយថ្ងៃហើយចង់ដឹងមើលថាសេរីចាស់នឹងខ្លាំងប៉ុណ្ណាអញ្ចឹងបោះហាក្អែសិនហើយយើងទៅលេងបាបងប្អូនគ្នាណាបងដែរខ្ញុំជួយហាក្អែអូខេតោះជួយគ្នាមកចាប់ហើយត្រូវចេះរៀនទទួលស្គាល់កំហុសធ្វើខុសហើយត្រូវចេះកែរៀនទទួលយកពាក្យការតម្រូវពីអ្នកដទៃគ្មានអីល្អជាង ការលើយកបញ្ហាមួយមកនិយាយតតជាមួយគ្នាទោះវាមានរឿងអីក៏ដោយហាមអង្គុយគិតអន់ចិត្តក៏ដើម្បីជំនាញលើនរណាម្នាក់តែម្ខាងត្រូវរៀនយកបញ្ហាមកនិយាយគ្នាដាច់ស្រឡះជាវាមានការយកច្រឡំគ្នាទៅវិញទៅមកស្អប់គ្នាវាគ្មានអីចំណេញទេភាសាញញឹមមើលសំឡេងល្អនឹងហត់មកអ្នកជារៀងរាល់ថ្ងៃឯង